និយាយអ្នកណាបានមិននិយាយប្រពន្ធអត់បានអានឹងមកពីប្រពន្ធខុសពីអ្នកដតីមែនទេអញ្ចឹងដល់រៀនឧបាយសម្រាប់និយាយមួយប្រពន្ធផ្សេងនិយាយ public speaking ផ្សេងអានឹងវាចឹង ព្រោះថ្មធ្លាប់ខ្សែគប់ជាមួយអ្នកអ្នកចេះដឹងច្រើន ជាមួយសិទ្ធអ្នក PhD អីក៏ច្រើនដែរគាត់ប្រាប់ដែរគាត់ថាមិនមែនតែយើងអ្នកបួសឲ្យសឹកទៅវិញនិយាយមួយប្រពន្ធអត់បានអ្នករៀនចប់ PhD ក្នុងកាលក៏និយាយមួយប្រពន្ធអត់បានដែរអញ្ចឹងគាត់ត្រូវរៀន skill មួយទៀតហៅថា skill និយាយមួយប្រពន្ធផ្សេងខ្លះចប់ពី Harvard អីមកបានគាត់ថា មេរៀនដែលយើង បរៀនក្នុងសាលានេះគុំទៅនិយាយមួយប្រពន្ធអត់បានទេមិនបាច់មិនបាច់តែយើងទេមិនមែនទេ You are not alone ព្រោះនិយាយមួយប្រពន្ធគឺនិយាយក្នុងនាម ជាប្តីបើក្នុងសាលានិយាយក្នុងនាម ជាគ្រូនិយាយក្នុងនាមជាអ្នកបដៅអាហ្នឹងផ្សេងមិនអញ្ចឹងហ្នឹងហើយហើយ ថ្មគិតថាចំណេះដឹងវាមានអេរៀផ្សេងគ្នា មានអឺជំនាញផ្សេងគ្នាដូចជាយើងធ្លាប់បួសច្រើនអញ្ចឹងដោយបងស្រុននិយាយអញ្ចឹងថាតាំងពី15មកអញ្ចឹងអញ្ចឹងអ្វីដែលយើងចេះដឹងហ្នឹងភាកច្រើនវានៅក្នុងវិស័យហ្នឹងហើយហើយយើងចង់ឲ្យទៅប្រកែដោយបងដុកទ័រមិនបានទេគឺផ្សេងគ្នាប៉ុន្តែ បើយើងចេះសម្រួចប្រើប្រាស់វានៅតែមានប្រយោជន៍ឥឡូវយើងត្រឡប់ទៅសម័យពីដើម ពីដើមអ្នកប្រាជ្ញយើង ភាកច្រើនសិតតែធ្លាប់បួសបួសហើយគាត់សឹកមកវិញគាត់ចេះឆ្នៃគាត់យកចំណេះដឹងពធហ្នឹង ទៅបញ្ចូលជាមួយសិល្បៈឬក៏ដូចដូចតាក្រមងុយអីចឹងណាក្រមងុយគាត់ ធ្លាប់រៀនបត្រៃវិដក ការគាត់នៅបួសដល់ពេលសឹកទៅវិញគាត់ដឹងខ្លួនគាត់ជាអីគាត់មិនមែនជាលោកសង្ឃទៀតទេមិនមែនជាឱកាសទេសនាបដៅអង្គុយលើក្រេអីគេសុភះរាប់រយហ្នឹងមិនមែនទេប៉ុន្តែសួរថាតើចំណេះរបស់គាត់នៅប្រើបាននេះបានប៉ុន្តែគាត់ឆ្លៀសគឺយកទៅប្រើក្នុងនាមជាកុហកបញ្ចូលយ៉ាងណាឲ្យអាចំណេះដឹងហ្នឹងទៅក្នុងសង្គមបានដដែលហ្នឹងអញ្ចឹងដូច សំខាន់ប្រសពមាននៃរបស់ហ្នឹងប៉ុន្តែយើងយើងយើងនៅតែយកទៅប្រើ បានក៏ប៉ុន្តែយើងមើលខ្លួនយើងជាអីហ្នឹងតែយើងគួរផ្ទេទៅក្នុងក្នុងនាមអីតែយើងស្ដាយទៅអញកាលនៅលោកទេសនាគឺស្ដាប់ប្រហព្រោះឥឡូវនិយាយពីណាអត់ស្ដាប់សោះអាហ្នឹងអាហ្នឹងយកយកអាសិទ្ធហ្នឹងយកទៅនិយាយទៀតបានទេអញ្ចឹងយកបច្ចេកទេសថ្មីព្រោះនៅ ក្នុងរបបថ្មីអាហ្នឹងត្រូវតែមើល មើលស្ថានភាពតែហត់ដូចបងធ្លាប់រៀនជាដុកទ័រអញ្ចឹងផ្ទៃត្បិតថានិយាយថាជាអតីតវិជ្ជាបណ្ឌិតមានតែឥឡូវជប់ធ្វើណាស់ហើយប៉ុន្តែ ចំណេះដឹងនៅ នៅតែអាចមានពេលវេលាចែករំលែកចំណេះដឹងហ្នឹងដល់ប្រជាជនបានដូចអាឃើញដុកទ័រចាស់ចាស់គាត់អឺមកធ្លាប់ជួបប្រហែលអ្នកនៅភ្នំពេញគាត់ធ្លាប់ ធ្វើដុកទ័រនៅបារាំងនៅអីដល់ក៏រីថាយពីនោះមកគាត់ថាគាត់ប្រើប្រាស់ជីវិតសេះសល់របស់គាត់ដើម្បីជួយប្រជាជនគាត់បើកនៅផ្ទះគាត់នឹងធម្មតានរណាចង់ពីគ្រោះជំងឺអីមកគាត់គាត់ប្រាប់គាត់ហើយសួរថាគ្រាន់តែពេលហ្នឹងគាត់មិនមានទូនាទីជាវិជ្ជបណ្ឌិតនៅកន្លែងណាមួយទៀតទេប៉ុន្តែប្រជាជននៅទុកចិត្តដែរនៅនៅតែទុកចិត្តពីព្រោះគាត់មានចំណេះមែនតើមែនទេ នៅតែមានចំណេះមែនតែនសុខភាពថ្មបានគ្រាន់បើដោយសារទៅជួបគាត់ដែរយើងវាមានបញ្ហាមួយត្រង់ថាយើងយើងពឹងផ្អែកលើថ្នាំខ្លាំងណាខ្មែរយើងណាឲ្យតែឈឺអីទៅជួបពេទ្យឲ្យតែពេទ្យឲ្យថ្នាំមកអតែក្រក្រឲ្យថ្នាំទេអត់សុខចិត្តទេអាហ្នឹងគឺជាកង្វះខាតនៃការយល់ដឹងពីសុខភាពអ្នកខ្លះជឿជំងឺថ្លើមយកទៅផឹកថ្នាំដឹងថ្នាំអីខ្លះ ទៅជួបគាត់គាត់ថាឥឡូវកុំតាន់អាចធ្វើអីទាំងអស់គាត់សុំមើលតែតែឆ្នាំអីខ្លះតែយើងលេបមកហ្នឹងហ្នឹងហើយហើយបានដុកទ័រម្នាក់ហ្នឹងនៅដូចនៅ ម្ដុំចកាដូងថ្មធ្លាប់ទៅជួបគាត់ណាអឺគាត់មើលយកឆ្នាំលេបអីចឹងទៅគាត់អញ្ញឹមគាត់ថាឥឡូវមិនបាច់ធ្វើអីទាំងអស់ឈប់លេបឆ្នាំសិនហើយគាត់ប្រាប់ឲ្យគេងឲ្យហាត់ប្រានឲ្យហូបអី ហើយមួយសប្តាហ៍ពីរសប្តាហ៍ក្រោយទៅពិនិត្យឈាមហ្មងទៀតមិនគាត់បញ្យល់ធ្វើឲ្យយើងមានទំនុកចិត្តថាសរីរាង្គយើងដូចម៉ាស៊ីនអញ្ចឹងវាវារៀបចំមកឲ្យស្រេចហើយឲ្យតែយើងរៀបចំឲ្យស្រួលបន្តិចឲ្យតែយើងចេះថែវា សម្រាប់គ្រប់គ្រាន់ចេះហាត់ប្រាណហើយភាកច្រើនក្នុង10អាច7 8មេរោគចុះនៅពេលដែលឈប់លេបថ្នាំហើយនឹងផ្លាស់ប្ដូរអាយ៉ាបតនៃការរស់នៅឃើញទេ ហើយគាត់បញ្យល់ថាកុំពឹងឆ្នាំពេកគាត់បញ្យល់ថាសូម្បីនៅប្រទេសបារាំងណាជាប្រទេស ដែលល្បីថាឆ្នាំល្អប៉ុន្តែនៅពេលដែលក្រសួងសុខាភិបាលធ្វើពិសោធន៍ឆ្នាំក្នុងរោងចក្រ100ប្រហែល30បែនចោលមកនៅតែខុសហើយរោងចក្រដែលថាធ្វើត្រូវឲ្យក្រសួងសុខាភិបាលអនុញ្ញាតហ្នឹងណាដោយគុណត្រូវគិតថាវានៅតែក្នុង business ដដែល គេត្រូវប្រម៉ូតឆ្នាំរបស់គេហើយមុននឹងធ្វើរោងចក្រត្រូវទិញដីទិញដីហើយមុនសាងសង់ទៅជួលអ្នកគូប្លង់អសាងសង់ហើយមិនមែនកើតជាមន្ទីរពេទ្យងាយងាយទេត្រូវមានអ្នកបច្ចេកទេសហើយអ្នកបច្ចេកទេសទាំងអស់សិតទៅប្រើលុយទាំងអស់អញ្ចឹងបើផលិតឆ្នាំហើយមិនលក់ឲ្យ បានចំណេញទេឆ្នាំហ្នឹងចរាចរអត់បានទេហ្នឹងហើយប៉ុន្តែ គាត់ថាប្រើឆ្នាំលើកលែងតែយើងអត់មានចម្រិតតែហៅថាយើងយើងយើងឆ្នៃវិធីរស់នៅរបស់យើងនឹងត្រឹមត្រូវអស់ហើយប៉ុន្តែវាអត់ចម្រិតអានឹងយើងត្រូវប្រើប៉ុន្តែយើងនៅនេះតែទៅដល់ទៅជួបពេទ្យស្ទាបចុះស្ទាបឡើងឲ្យឆ្នាំស្ទាបយើងឆ្នាំនឹងឲ្យឆ្នាំតិចពេកអត់សុបាយចិត្តទៀតហើយបើថាអត់បតោកសរោមឲ្យអត់សុបាយចិត្តទៀតបានបតោកសរោមឲ្យដាក់ឆ្នាំលឿងលឿងទៅសុបាយចិត្តបដ ாய் ហ្នឹងហើយអាហ្នឹងវាវាកង្វះខាតនៃការយល់ដឹងអញ្ចឹងអាត្មាចង់និយាយថាអឺកាលណាយើងផ្ដល់ចំណេះដឹងពិតដល់ប្រជាជនណាជាពិសេសជាបព្វជិតយើងនឹងអឺភាពខុសខ្លែប្លែកគ្នាអាថាត្រូវតែខុសប្លែកបើសិន ជាយើងនៅ ជាបព្វជិតយើងដឹកនាំតែពិធីកម្មទីហៅថាពិធីកម្មដឹកនាំតែបែបជំនឿធ្វើអញ្ចេះបានសុខធ្វើអញ្ចោះបានសុខ ច្បាស់ណាស់ថាសឹកទៅវិញគេអត់ស្ដាប់ទេព្រោះមិនមែនជាចំណេះដឹងមែនទេទេ វាគ្រាន់តែជាផ្នែកលួងលោមផ្លូវចិត្តដោយបងលើកឡើងមិញអញ្ចឹងហើយដល់ពេលឆេងទៅវិញភេទផ្សេងលួងលែងកើតលោកលែងប្រកាយហើយលែងមានអានេះហើយប៉ុន្តែប្រសិនបើវាជាចំណេះដឹងពិតដូរហ្វមដូរតម្រង់លែងគោរពលែង ស្ដាប់តែអ្នក ដែលគាត់ត្រូវការលួងទេ តែបើអ្នកត្រូវការចំណេះដឹងពិតប្រាកដទោះបីនៅនោះទៅជាអីក៏គាត់នៅ ស្ដាប់ដែរដូចជាអ្នកស្គាល់ដុកទ័រនឹងច្បាស់ចឹងកាលពីមុនគាត់ធ្វើការនៅតាណាគេទៅរកគាត់រីថាយហើយក៏គេនៅទៅរកដែរពីព្រោះអីគេអត់ទៅរកការលួងទេ គេទៅរកការពិគ្រោះពិតប្រាកដអញ្ចឹងឲ្យតែរបស់នឹងរបស់ពិតអញ្ចឹងបងសរុនឲ្យតែរបស់នឹងរបស់ពិត យាយយាយឈប់ស្ដាប់អត់បញ្ហាអត់ពុតครับថាមានបញ្ហាអីទេ ពីព្រោះគោលគំនិតរបស់យើង គឺចែកប្រយោជន៍ហើយនៅពេលដែលមនុស្សអត់ស្ដាប់អត់មានខាតយើងទេមែនទេអត់មានខាតយើងណាដូចជាដុកទ័រដែលមាន បេះដូង ល្អអញ្ចឹងគាត់ថា ក្រោយពីគាត់ រីថាយហើយគាត់នៅប្រើប្រាស់ជីវិតរបស់គាត់សេះសល់នឹងជួយពីគ្រោះជំងឺឲ្យប្រជាពលរដ្ឋឲ្យគាត់ចេះថែរក្សាសុខភាពចេះទេអត់ជឿតែឯងទេអត់ខាតគាត់ទេ ព្រោះគាត់ចែកតែចំណេះមែនតែនទេខាតគឺអ្នកដែលអត់យកនឹងឯងប៉ុន្តែបើមនុស្សនឹងជាមនុស្សមានចំណេះដឹងពិតប្រាកដជាអីក៏ដោយឥឡូវយើងមើលបើសិនជាយើងអាងទៅលើតែតម្រងអស់តម្រងពិតណាស់ សម្ដីលែងមានឥទ្ធិពលមែនប៉ុន្តែបើមនុស្សនឹងជាមនុស្សចេះដឹងពិតប្រកបឥឡូវយើងមើលប្រធានាធិបតីអាមេរិកតាំងពី Clinton អកុំនិយាយ Trump កុំនិយាយអឺហើយដូចបារ៉ាអូបាម៉ាឥឡូវហ្នឹងនៅអាមេរិកហ្នឹង មិនចាំបាច់ថាគាត់ជាប្រធានាធិបតីបានគេចង់ថតជាមួយទេឥឡូវហ្នឹងឲ្យតែដើរជួបបារ៉ាអូបាម៉ានៅតាមផ្លូវហ្នឹងគឺស្រួលជាងការគាត់នៅ ជាប្រធានាធិបតីពុននៅប្រធានាធិបតីមានគេយាមឆ្វេងស្ដាំពិបាកចូលទៅជាមួយឥឡូវទៅផ្សារឃើញបារ៉ាអូបាម៉ាអូសួរថាតម្លៃរបស់គាត់នៅលើតំណែងឬក៏នៅលើភាពចេះដឹងរបស់គាត់ Clinton ក៏ដោយ គាត់រស់ស៊ីមានបាននៅពេលដែលគាត់ចុះពីប្រធានរដ្ឋបតីគាត់ទៅអង្គុយសរសេរសភៅលក់គាត់មានពេលសម្រាប់ខ្លួនគាត់គាត់សរសេរសភៅលក់សភៅគាត់នៅតែលក់មានតម្លៃនោះមិនមែនជាតម្លៃនៃប្រធានរដ្ឋបតីគឺជាចំណេះហ្នឹងហើយអាធ្លាប់ធ្វើជាប្រធាននៃបណ្ដៃគ្រាន់តែជា dignity មួយក្នុងមួយរយៈពេលបញ្ជាក់ពីសមត្ថភាពប៉ុណ្ណោះទេហ្នឹងហើយអញ្ចឹងឲ្យតែជារបស់ពិតនៅតែ គេត្រូវការក្នុងនាមជាអីក៏ដោយអញ្ចឹងណាកុំភ័យកុំភ័យវាវាយ៉ាប់តែរបស់ហ្នឹងវាអត់ពិតទេហ្នឹងហើយបើរបស់ហ្នឹងវាអត់ពិតទេដល់យើងដូរតួនាទីហ្នឹងទៅឧទាហរណ៍យើងយើងកាន់តំណែងហ្នឹងយើងអាងតែតំណែងហ្នឹងមួយយកទៅគ្របសង្កត់គេណាឧទាហរណ៍ឲ្យដល់អស់តំណែងហ្នឹងទៅគេឈប់រាប់រស់ អើប្រហែលជាវាសំហើយវាសំទំនងថាគេឈប់រាប់រອບពីព្រោះអីការដែលយើងនៅនៅតណែងហ្នឹងគឺយើងប្រើ ត្រឹមតែតណែងហ្នឹងឯងណាគេគោរពយើងក៏ព្រោះតែតំណែងនឹងឯងអស់តែតំណែងលែងមានអីដែលគួរគោរពព្រោះអីវាមិនបានផ្ដល់ជាប្រយោជន៍ពិតប្រាកដឲ្យគេហ្នឹងហើយនឹងមួយកុំភ័យអីបើអាត្មាសឹកទៅវិញក៏អាត្មានៅនិយាយដែរប៉ុន្តែអាត្មានិយាយក្នុងលក្ខណៈផ្សេង ហ្នឹងនៅនៅក្នុងរូងមួយឬក៏អាថ្មមួយដែលមានប្រហោងបើយើងយករបស់រឹងយកទៅចាក់ straight away ចូលអត់បានតែបើចាក់ទឹកចូលបានទៅបានប៉ិនទិសដៅតែមួយចឹងអាមានពាក្យច្រើនបើនិយាយពីតួកុនទាំងអស់ Bruce Lee is my idol គាត់ be yourself express yourself ញណាពលមនុស្សយើងតើកាលណាខ្លាចពីអារឿងរបស់ខាងក្រៅ express ខ្លួនឯងអត់បានទេ express ខ្លួនឯងអត់បានខ្លាចបាត់នេះខ្លាចបាត់នោះខ្លាចគេឈប់ស្ដាប់ខ្លាចគេឈប់គ្រប់គ្រងដល់តែខ្លួនយើង យើងបញ្ជាក់ខ្លួនយើងអត់ទាំងបានផងធ្វើឲ្យអ្នក support ឬក៏ហៅថាអ្នកគ្រប់គ្រងយើងនឹងមានទំនុកចិត្តដើរតាមយើងថ្ងៃណាប្រជាជនភ្លោកតាណាច្រើននិយាយអាហ្នឹង ថ្ងៃណាប្រជាជនឈប់គំត្រហ្នឹងឈប់ទៅនឹងអូអានេះអត់ជោគជ័យអត់ជោគជ័យអញ្ចឹងបើយើងរកផ្លូវមួយដើម្បីឲ្យបានជាជាជា form មួយយើងនឹងឯងត្រូវតរឹងមមសង្ឃថាមបតិនឹងដួលអស់ក៏មិនគួរដួលដែរម្នាក់នោះណែដូចអាទេសភ្លើងត្រូវមានក្បាលវាមួយដាច់បរំខ្លះអត់អីទេប៉ិនបាត់តាក្បាលវាមួយ ទៅលីរួចហ្នឹងហើយអញ្ចឹងបានសូក្រាតក៏និយាយថា មនុស្សអន់បំផុត គឺនិយាយដើមគេចង់និយាយនិយាយពីមនុស្សនេះទេមនុស្សនេះចេះមនុស្សនេះចេះអាមនុស្សអន់បំផុត មនុស្សធនកដាលពិភាកត្រឹមព្រឹត្តិការគេហៅថាឥឡូវល្បីនៅយូក្រែនល្បីថាស្អីណាដែលចេះតែនិយាយទៅតែមនុស្សដែលអស្ចារ្យបំផុត គឺ មនុស្សនិយាយទៅលើគំនិត ដូចព្រះសម្មាសម្ពុទ្ធព្រះអង្គនិយាយទៅលើគំនិតឧទាហរណ៍ថាព្រះអង្គស្ដាប់ថាសេចក្តីត្រេកអរចំពោះរបស់ដែលមានជាមង្គលនេះគឺជាវិភាកគំនិតអញ្ចឹងតាណាក៏ដោយឲ្យទៅដើរតាមផ្លូវហ្នឹងគឺកើតមង្គលហ่ะឃើញទេមិននៅនេះអញ្ចេះនៅនោះអញ្ចោះវាជា ផ្លូវអត់ទេដាក់តែមួយម៉ាត់មកគំនិតហ្នឹងអាច apply បានគ្រប់គ្នាមនុស្សអស្ចារ្យគេនិយាយអញ្ចឹងអញ្ចឹងហ្នឹងហើយ មនុស្សអន់ផុតនឹងនិយាយដើមគេណាអមនុស្សធនកដាល ទូទៅ មនុស្សវិភាកទល់តែកើតព្រឹត្តិការណ៍បាននិយាយចេញបើអត់មានព្រឹត្តិការណ៍អីទេគ្មានអីនិយាយទេដូចអ្នកធ្វើ YouTube រាល់ថ្ងៃហ្នឹងអត់មានព្រឹត្តិការណ៍អីដូចដូចអត់មានអីនិយាយទេហ្នឹងហើយតែមនុស្សអស្ចារ្យបំផុត គឺមនុស្សពិភាក្សាទៅលើគំនិតអត់មានរឿងក៏និយាយចេញដែរ អត់មានព្រឹត្តិការណ៍អីក៏និយាយចេញដែរពីព្រោះជាគោលការណ៍សម្រាប់មនុស្សទូទៅ